សោកស្ដាយដោយសារតែមុខខំត្រង់ថ្ងាសធ្វើឲ្យអ្នកបើកយន្តហោះស្រីរូបនេះជួបរឿងនឹកស្មានមិនដល់នារីអាយុ21ឆ្នាំម្នាក់ជាអ្នកហ្វឹកហាត់បើកយន្តហោះនិងមកពីប្រទេសអង់គ្លេសបានស្លាប់បាត់បង់ជីវិតយ៉ាងអាសូរបន្ទាប់ពីនាងត្រូវបានមូខាំត្រង់ថ្ងាសតាំងពីឆ្នាំ2021ម្លេះហើយចំពោះករណីនៃការស្លាប់របស់នាង បានសើរើយកមកបញ្ជាក់កាលពីថ្ងៃពុធកន្លងទៅនេះ។ ជាក់ស្ដែងនាង Orina Pepper បានប្រឡងជាប់ ជាមួយនឹងកម្មវិធីហោះហើរ EasyJet និងបានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Antwerp នៃប្រទេស Belgium សម្រាប់ការវាយតម្លៃលើការប្រើប្រាស់ឧបករណ៍របស់យន្តហោះហើយអំឡុងពេលស្នាក់នៅទីក្រុងនាងត្រូវបានមូសខាំត្រង់ថ្ងាសលើភ្នែកខាងស្ដាំរបស់នាង ដែលធ្វើឲ្យហើមតែម្ដងលុះមកដល់ថ្ងៃទី7ខែកក្កដាឆ្នាំ2021 នាងបានទៅមន្ទីរពេទ្យនិងត្រូវបានចេញវិជ្ជបញ្ជាឲ្យប្រើថ្នាំអង់ទីមីយ៉ូទិកហើយរយៈពេល2ថ្ងៃក្រោយមកនាងត្រូវបានមិត្តប្រុសបញ្ជូនទៅកាន់មន្ទីរពេទ្យម្ដងទៀតបន្ទាប់ពីនាងបានដួលសន្លប់និងជាអកុសលនៅថ្ងៃទី12ខែកក្កដាឆ្នាំ2021នាងបានលាចាកលោកនេះទៅតួយ៉ាងអ្នកធ្វើកុសលវិច័យជាន់ខ្ពស់របស់ប្រទេសអង់គ្លេសបានកត់ត្រាការសន្និដ្ឋានថា ការស្លាប់នេះដោយសារការឆ្លងមេរោគធ្ងន់ធ្ងរដែលបណ្ដាលមកពីមូសខាំត្រង់ថ្ងាសចំណែកមូលហេតុវិទ្យាសាស្ត្រនៃការស្លាប់បានកត់ត្រាដែរថាជា septic emboli នៅក្នុងខួរក្បាលដែលជាការស្ទះសរសៃឈាមនិងមានការឆ្លងមេរោគដោយបាក់តេរីហៅថា Staphylococcus cereus យ៉ាងណាមិញជំវិញការស្លាប់របស់អ្នកបើកយន្តហោះវ័យក្មេងខាងលើ បានធ្វើឲ្យមិត្តប្រុសរួមទាំងគ្រួសារ មានការសោកស្ដាយជាខ្លាំងដែលមុនពេលស្លាប់នាងបានរៀបចំបង្កើតអាហារូបករណ៍តូចមួយ ដើម្បីលើកទឹកចិត្តដល់អ្នកបើកយន្តហោះស្រីស្រីឲ្យចូលក្នុងអាជីពនេះផងដែរចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។